តទៀតឈ្មោះអបាញ់ប៊ុនលឺអឺមាន អសបតអីផងខ្មែរអានមិនត្រូវទេតាមមើលក្រាបថ្វាយអង្គមសពគ្រប់មកគាត់ថា ខ្ញុំអឺកណាកើតមាន ជំងឺ ផ្លូវចិត្តអស់ពេល3ឆ្នាំហើយ កណាចង់រៀនពីរបៀបនៃការគ្រប់គ្រងចិត្តតាមរយៈការស្វែងយល់ពីបរមត្ថនិងគោចរនៃចិត្តពីលោកម្ចាស់គ្រូដើម្បីព្យាបាលផ្លូវចិត្តតាមពធតាមធម៌ពុទ្ធព្រោះស្ដាប់លោកម្ចាស់គ្រូក្នុងការសម្ដែងធម្មទេសនាក្នុងក្លឹបផ្លូវចិត្តមានតែការព្យាបាលពធពុទ្ធទៅស្ងប់តើកាលណាក៏បីធ្វើបែបណាដើម្បីឲ្យការគ្រប់គ្រងចិត្តស្ងប់តើគួរធ្វើយ៉ាងណាហ្នឹងហើយ មានពេលវេលាត្រូវរៀនពីចិត្តនឹងចង់គ្រប់គ្រងចិត្តត្រូវរៀនពីចិត្តតិចម្ដង បន្តិចម្ដង ទី1កុំ rush កុំកុំប្រញាប់ហើយរៀនមួយផ្លេតនឹងចង់ចេះថាលីតបន្តិចម្ដង បន្តិចម្ដងបន្តិចម្ដងដោយតែជំងឺផ្លូវចិត្តរបស់យើងយើងថាជំងឺផ្លូវចិត្តហ្នឹងវាមិនមែនកើតភ្លាមទេវាសំបន្តិចម្ដង បន្តិចម្ដងបន្តិចម្ដងយឺតល្អកុំប្រញាប់ ចាប់ដំណើរតែកុំបញ្ញាប់កុំហ៊ានមួយថ្ងៃនឹងចង់ចេះទាំងអស់អានឹងអានឹងរោគចិត្តមួយទៀតហ្នឹងហើយមួយឃ្លីបមួយឃ្លីបហ្នឹងរៀនសារចុះសារឡើងអញ្ចឹងទៅមិនយល់តណាយើងមានអ្នករៀនដូចគ្នាយើងសាកសួរទៅមានពេលខ្លះយើងកើតទៅជារឿង stress ខ្លាំងមកពីរឿងអីក៏យើងចង់បានបញ្ញាពេកដែរណាហើយបញ្ញាពេកណាកាលណាវាបញ្ញាពេកវានឹងរំលង នៅរបស់ដ៏ល្អ យើងមើលមិនសពទេហ្នឹងហើយឧទាហរណ៍ថាផ្លូវមួយហ្នឹងយើងមិនដែលដើរយើងរត់រហូតដល់ពេលចាស់បន្តិចយើងរត់លេងរួចយើងដើរម្ដងបើយើងនឹកស្ដាយថាអូយឥឡូវនឹងផ្សោយហើយរត់លេងរួចហើយបានតែដើរបើយើងស្ដាយអាហ្នឹងកើតទុកហ่ะ ប៉ុន្តែបើយើងក៏លេខមើលមួយយ៉ាងទៀតកាលដែលយើងរត់យើងអាចបានពិនិត្យមើលថាតើអមផ្លូវនឹងមានអីដល់ពេលយើង slow down យឺតបន្តិចហ្នឹងហើយដល់យឺតបន្តិចមកក៏លេខមើលខាងខាងឃើញផ្កាឃើញសួនណាឃើញដើមឈើរៀងរូវឃើញសត្វឃើញនេះឃើញនោះស្រាប់តែយើង enjoy រីករាយជាមួយ នឹងធម្មជាតិដែលយើងយើង យើងឃើញពេលយើងយឺតហ្នឹងស្រាប់តែយើងឃើញអីផ្សេងទៀតណាអញ្ចឹងបានគំប្រៀបជាមួយនឹងស្អីដែលវាធ្លាប់គ្រាន់បើហើយលែងគ្រាន់បើហ្នឹងអាហ្នឹងវាអន់ចិត្តណាស់តែយើង enjoy with present moment ពពុទ្ធបរិញ្ញយើងឲ្យរីករាយជាមួយនឹងបច្ចុប្បន្នហ្នឹងកំពុងប្រើគាត់មានអីប្រើនឹងនឹងដូចអ្នកសួរថាជំងឺផ្លូវចិត្តជួនកាលយើងជាប្រាប់ខ្លួនឯងថាមានជំងឺផ្លូវចិត្តអញ្ចឹង តែវាមិនឈឺអីទេតែគ្រាន់តែគំនិតដែលយើងប្រកាន់ទុកថាអញឈឺផ្លូវចិត្តអញឈឺផ្លូវចិត្តដល់អញ្ចឹងទៅវាកាន់តែ down ទៅ down ទៅហើយនៅសរសេរបានប៉ុណ្ណេះនៅស្ដាប់បានប៉ុណ្ណេះអត់តន់បញ្ហាអីទេគ្រាន់តែត្រូវដឹង ថាតើកន្លែងចាប់ផ្ដើមកន្លែងណាហ្នឹងហើយការសែបគប់មនុស្សអឺត្រូវជៀសវាង ការសែបគប់មនុស្សបបាច់បបោចច្រើនមនុស្សនិយាយដើមគេច្រើនមនុស្សហែកហួរច្រើនមើល Facebook កាត់បន្ថយអារឿងអឺ ជេរគ្នាញ៉ែញ៉ៃច្រើនព្រោះហ្នឹងសិននាំមកកង្វល់ទាំងអស់ពួកយើង វាមានបញ្ហានឹងស្រាប់រឿងរន្ធត់រឿងអីហ្នឹងកំចង់ដឹងច្រើនពេកនឹង like page ណាដែលល្មមល្មមបានហើយព្រោះចិត្តយើង វាមិនមែនជាម៉ាស៊ីននោះទេហ្នឹងហើយហើយចាប់ផ្ដើមរៀនពីចិត្តហ្នឹងតែម្ដងហើយរៀនពីចិត្តហ្នឹងអឺ កុំប្រញាប់ថាចង់ចេះទាំងអស់ស្អីក៏ទៅទៅបន្តិចម្ដងបន្តិចម្ដងបន្តិចម្ដងហើយចេះការរៀនពធជាពីពីមូលដ្ឋានមកនោះកាលណាយើងចេះច្បាស់អន្តិដំបូងនោះឲ្យតែចេះច្បាស់តែចេះច្បាស់នោះធ្វើឲ្យយើងពេញចិត្តហើយច្រើនប៉ុន្តែយើងភ្លេចអស់យើងអត់ចាំមិនយើងអត់ចេះអត់យល់ច្រើនទៅច្រើនទៅយើងធ្វើឲ្យយើងដូចធុញរៀនអីក៏ដូចដូចគ្នាណា បន្តិចថ្ងៃហ្នឹងបន្តិចថ្ងៃហ្នឹងមិនចេះស្អែករៀនហ្នឹងទៀតណាមើលខ្លួនឯងមិនយល់ស្ដាប់ខ្លួនឯងមិនយល់សួររ associate សែបគប់ជាមួយអ្នកដែលចេះរឿងហ្នឹងហ្នឹងហើយការសែបគប់ហ្នឹងសំខាន់ណាស់ហ្នឹងសំខាន់ណាស់អញ្ចឹងត្រូវមានចំណុចចាប់ផ្ដើមណាហើយកុំប្រញាប់កុំប្រញាប់មកលទៅតិចតិចតិចតិចតិចតិចតែកុំប្រញាប់កុំលហន់ លហនហ្នឹងបន្ថែមមេរោគផ្លូវចិត្តមួយទៀតលើហ្នឹងហើយហុងលី តពីថ្វាយបង្គំហើយសូមសួរលោកម្ចាស់គ្រូតើចិត្តប្រលឹងវិញ្ញាណនិងចិត្តសឹកតើផ្សេងគ្នាឬដូចគ្នាអឺពាក្យថាប្រលឹងមិនប្រើមិនមាននៅក្នុងនៃពធដែលយើង ប្រែចេញមកទេអត់មានទេប្រលឹងនេះយើងច្រើនប្រើតាមទិដ្ឋិរបស់មនុស្សឬក៏នៅ ក្នុងសាសនាផ្សេង ហ្នឹងហើយដែលអង់គ្លេសគេប្រើពាក្យថា soul ជារបស់មិនរលត់ទេគេយល់ចឹងឧទាហរណ៍ស្លាប់ទៅមានពលឹងចេញទៅអីចឹងប៉ុន្តែក្នុងពធអត់និយាយចឹងផងមានតែវិញ្ញាណឬក៏ចិត្តចិត្តនិងវិញ្ញាណជាវេវចនៈស័ព្ទជាសតិសន័យសតិសន័យមានន័យថាអឺ ប្រើពាក្យផ្សេងគ្នាតែន័យដូចគ្នាអញ្ចឹងណាជា synonym អង់គ្លេសហៅថា synonym ហើយចេតសិកគឺជាធម៌ដែលធ្វើការជាមួយចិត្តហើយអាចយល់ច្បាស់ទៅបាន គឺរៀនណាតើរៀនរៀនមិនយល់ច្បាស់បើអាត្មាបញ្យល់ពាក្យមួយមួយអញ្ចឹងក៏យល់មិនបានច្បាស់ដែរ មានពេលខ្លះចិត្តចេតសិកបាក់ប្រែបាក់ប្រែប៉ុន្តែពេលយើងរៀន ដឹងថាជាស្អីគេអូអាដឹងចឹងតាមាន ពេលខ្លាំងមិនបាច់ហៅឈ្មោះដឹងហ្មងដឹងហ្នឹងដូចយើងស្គាល់មនុស្សទោះបីមនុស្សហ្នឹងដាក់ឈ្មោះ2 3ក៏ដោយប៉ុន្តែយើងស្គាល់ច្បាស់ចង់គេហៅអីក៏ស្គាល់ដែរមនុស្សខ្លះមានឈ្មោះច្រើនណាស់មែនទេប៉ុន្តែបើយើងស្គាល់ច្បាស់ហៅអីហៅទៅតែយើងស្គាល់ច្បាស់តែបើមនុស្សហ្នឹងយើងអត់ស្គាល់ទេ ខិនឮគេនិយាយឮគេនិយាយថាមនុស្សនោះឈ្មោះឈ្មោះឈ្មោះអីគេឈ្មោះអឺបុផាហើយគេពណ៌នាបុផានឹងរៀងចេះចេះចេះចេះខ្ពស់ប៉ណេប៉ណេប៉ណេទៅយើងអត់ដែរឃើញមិនដឹងបុផាណា មើលទៅច្រឡំទៀតទោះបីបុផាចេះ ទាំងសរសេរយល់ទាំងន័យដែលថានឹងទៅទៀតប៉ុន្តែចំណាំអត់បាន យើងវាមិនដែរឃើញហ្នឹង ប៉ុន្តែពេលយើងយើងជួបញឹកញឹកជួបញយញយមនុស្សនឹងជួនកាលគេដាក់ឈ្មោះបុផាទៅជួនកាលគេហៅអាមុំទៅជួនកាលគេហៅកពើទៅជួនកាលគេហៅស្រីទូចទៅជួនកាលគេហៅនាងក្អុកនាងក្អមទៅហៅអីហៅប៉ុន្តែពេលយើងជួបញឹកញឹកញយញយញឹកញឹកញយញយគេហៅទៅលើតែមនុស្សម្នាក់នោះចង់ហៅអីក៏មិនវែងដែរគេណា អានោះដល់ពេលយើងរៀនណាដល់ពេលយើងរៀនមេរៀននោះចិត្តចិត្តសឹករូបចិត្តចិត្តសឹករូបញឹកញឹកញយញយថ្ងៃណាគេហៅអីហៅទៅដឹងអានឹងស្អីគេហ្មងណាមិនបាច់ប្រែ វាមិនបាច់មកប្រែថាបុផានឹងប្រែថាម៉េចក្អមនឹងប្រែថាម៉េចទៀតអត់ខ្វល់អារឿងប្រែថាម៉េចទៀតពោះឈ្មោះហ្នឹងគេហៅដើម្បីឲ្យស្គាល់មនុស្សថាបើយើងស្គាល់មនុស្សហ្នឹងមានពេលខ្លះមិនបាច់ទាំងហៅឈ្មោះក៏បានអញ្ចឹងណាក្នុងន័យហ្នឹងណាមានពេលខ្លះចេតសិកហ្នឹងស្មាឈប់ប្រែមកគ្រាន់តែដឹងថាអឺ អីខ្លះចិត្តសឹងស្អីគេដឹងហ្មងអូមាន52ដឹងហ្មងនិយាយទៅចិត្តសឹងដឹងដល់អាហ្នឹងហើយតែយើងអត់តន់រៀនអាហ្នឹងទេឲ្យប្រែចិត្តសឹកម្ដងប្រែអញ្ចេះម្ដងប្រែចុះប្រាក់ដូចគ្នា ទេចេតសិកនឹងដូចជាអឺមានពេលខ្លះអឺចិត្តអញ្ចឹងមាន ពេលខ្លះ ប្រែថាជាធម្មជាតិបង្អោនទៅ ជាធម្មជាតិដឹងអារម្មណ៍ ជាធម្មជាតិជាប្រធានជាធម្មជាតិឲ្យសម្រេចការគិតអ៊ុយណានេះប្រហែលអញអញអញច្រើនវល់ពេកហ្នឹងប៉ុន្តែពេលយើងដឹងថាចិត្តមួយម៉ាត់អូ ដឹងថាវាធ្វើការអីខ្លះហ្មងនិយាយតែចិត្តដឹងថាវាធ្វើការអីហ្មងណាអញ្ចឹងមានតែរៀនទេមានតែរៀនទេដែលដឹងច្បាស់សាក់មើលពេលដែលរៀនចេះចិត្តសឹករៀនចិត្តរូបចប់អស់រៀនវិធីរៀនអីដែលវាធ្វើការយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចនៅក្នុងខ្លួនយើងហ្នឹងណា រៀនចប់អើយើងលែងមានអារម្មណ៍ថា ចិត្តប្រែថាម៉េចលែងគិតមកនិយាយតែចិត្តដឹងទៅមកនិយាយតែចិត្តទៅសឹកដឹងទៅមកដូចស្មើលើឧទាហរណ៍មិញអញ្ចឹងដូចយើងស្គាល់ឪយើងច្បាស់យើងស្គាល់ម៉ែយើងច្បាស់អញ្ចឹងយូរយូរទៅភ្លេចនឹងហៅម៉ែឈ្មោះអីទៀតហើយនិយាយតែម៉ែខ្ញុំគឺដឹងថាគាត់មុខមិនរៀងមិនសំដីមិនទៅចឹងតែហ្មងអញ្ចឹងណាដូចអាត្មាពីក្មេងហៅកងមកហៅតែកងកងអញ្ចឹង ដល់ពេលគេសួរថាកងឯងឈ្មោះអីធ្លាប់គេសួរយើងអាកងឯងឈ្មោះអីកងខ្ញុំឈ្មោះកងហ្នឹងឯងពួកយើងយើងដឹងថាកងយើងរៀងមិនមុខមិនមាត់មិនចឹងហ្នឹងហើយបានមកសួរម៉ែម៉ែកងមួយអីកាលនោះអត់ដឹងមែនចុះឲ្យហៅតែកងកងចឹងតាសូមគោរពអ្នក ចូលរួមស្ដាប់ទាំងឡាយសូមចូលរួមសរសេរពាក្យខ្មែរឲ្យបាន ត្រឹមត្រូវសំណួរប្រកេនលោកម្ចាស់គ្រូសរសេរមិនត្រូវលោកម្ចាស់ក៏អានមិនរួចដែរអនេះជាសំណុំពរបាទយើង ជាខ្មែរសរសេរខ្មែរឲ្យត្រូវឃើញអ្នកសរសេរខុសច្រើនដូច្នេះយើងរួមគ្នាកែខុសកែខុសកែកែរហូតទល់តែត្រូវការសរសេរត្រូវគឺ សំខាន់បងប្អូនយើង មិនអាច ប្រហែសបានឡើយខ្ញុំឃើញលោកចាស់គ្រូឡាយម្ដងម្ដង អ្នកចូលស្ដាប់ច្រើន អ្វីដែលខ្ញុំ ធ្វើបាន គឺលោកចាស់គ្រូពីព្រោះព្រះអង្គអាចបញ្យលឲ្យបរិស័ទយល់ពេលវេលាមានតម្លៃណាស់សូមបងប្អូនមេត្តាយកចិត្តទុកដាក់ដើម្បី គុណតម្លៃខ្លួនឯងម្នាក់ម្នាក់ត្រូវសរសេរឲ្យត្រូវគោបំណង គឺដើម្បីភាពចម្រុងចម្រើនត ទៅមុខដើម្បីខ្លួនឯងផ្ទាល់ដើម្បីគ្រួសារយើង កូនចៅយើង សង្គមជាតិយើង គឺយើងរួមគ្នាសំខាន់ ដាក់ចុះភាពប្រកាន់មមភាពតាំងខ្លួនជាអ្នកចេះជាងគេលើសគេ ក្រនបើជាងគេ វាគ្មានអ្វីអស្ចារ្យឡើយការរក្សាសិល5មានសារៈសំខាន់ប៉ុន្តែបែរជាមើលរំលងអូម្ចាស់ដដែលតាមមកមិនខ្វល់មិនឲ្យតម្លៃចាំទំនេរចាំចាស់ចាំរៀនកុំកុំគិត ត់ថាឥតប្រយោជន៍គិតខុសយល់ខុសមិឆាទិដ្ឋិខ្មែរយើងមានភាសាខ្មែរយើងមានជាតិខ្មែរយើងមានសាសនាខ្មែរយើងមាន ទឹកដីចុចចុចចុចសូមកមាទោសបើសិនបើខុសឆ្គងសូមកមាទោសលោកចាស់គ្រូគោលបំណង កូរ៉ូណា សម្រាប់ជាតិខ្មែរទូទៅ888អ្នកស្ដាប់បាទសាធុហ្នឹងមិនមានអីទេបំណងល្អសុភៈក្តីហោម ថ្វាយបង្គំព្រះអង្គគ្រូករណីមាន សំណួរមួយហេតុអ្វី បានជាព្រះសម្មាសម្ពុទ្ធសមណគោតមមិនអាចគង់នៅជាងរយនៃព្រះវស្សាករណីអរគុណអឺការពីក្មេងក៏អាត្មាឆ្ងល់ចឹងដែរចេះយល់ថាព្រះអង្គអស្ចារ្យព្រះអង្គជាកពូល សាស្តាព្រះអង្គមាន បារមីអញ្ចេះអញ្ចោះទៅគិតតែអញ្ចឹងគិតថាប្រពន្ធនឹងគឺអស្ចារ្យអញ្ចឹងគូណាស់ថាព្រះអង្គរស់បានយូរអីចេះចេះចេះចេះចេះប៉ុន្តែសរុបមកមកពីបញ្យលច្បាប់ធម្មជាតិព្រះអង្គក៏រស់នៅក្នុង ច្បាប់ធម្មជាតិដូចគ្នាតួប្រពន្ធនឹងអត់មានអីខុសពីខណ្ឌ5នឹងទេ យើង មានខណ្ឌ5របៀបម៉េចប្រពន្ធមានខណ្ឌ5របៀបហ្នឹង រូបកាយព្រះអង្គរស់នៅបានដោយអាហារជាជាគ្រឿងទ្រទ្រង់យ៉ាងណាយើងមានអាហារជាគ្រឿងទ្រទ្រង់ជាបច្ច័យទ្រទ្រង់យ៉ាងណាព្រះអង្គក៏រស់បានដោយសារអាហារជាគ្រឿងទ្រទ្រង់ប៉ុណ្ណឹងមនុស្សសាមញ្ញធម្មតាឈឺស្លាប់យ៉ាងណាពពុតក៏ឈឺស្លាប់អញ្ចឹងច្បាប់ធម្មជាតិធម្មតាបើទោះជាព្រះអង្គសុគតអាយុ50ក៏អាត្មាមិនឆ្ងល់អស់ឆ្ងល់ពីព្រោះ រូបកាយព្រះអង្គមិនកើតពីថ្មឯណាកើតតែពីបាយពីទឹកដូចតែគ្នាអញ្ចឹងណាហ្នឹងហើយដូចគ្នារឿងសាមញ្ញរឿងរបស់កើតពីបច្ច័យវាត្រុតត្រោមអស់ទៅសូន្យទៅធំធម្មតាអញ្ចឹងណាអត់មានអីចម្លែកទេបងរៀនពីរូបធម៌និមធម៌កើតពីបច្ច័យតិចទៅឈប់ឆ្ងល់រឿងហ្នឹងហើយណាឈប់ឆ្ងល់រឿងហ្នឹងហើយ ពាក្យថាយូររយវសាហ្នឹងយើងគិតទេប៉ុន្តែពិតជីវិតយើងរស់តែមួយខណៈនៃរូបធម៌នាមធម៌កន្លងទៅរូបធម៌មួយកើតឡើងកន្លងទៅរូបធម៌នាមធម៌មួយកន្លងទៅដូចគ្នាប៉ុន្តែសំខាន់អាវិធីរយៈពេលនៃការរស់ហ្នឹងបានធ្វើអីនោះទៅសំខាន់យូរប៉ុណ្ណាមិនសំខាន់ទេហ្នឹងហើយប៉ុន្តែសំខាន់ថារយៈនៃការរស់ហ្នឹងយើងធ្វើអីហើយពុទ្ធព្រះអង្គធ្វើការងារចប់ហើយ ហ្នឹងធัวដែលត្រូវយើងសិក្សារៀនសូត្រមានប្រមាណប៉ុណ្ណាព្រះអង្គបាន សម្ដែងចប់ហើយមាន ខ្វះអីទេហ្នឹងអញ្ចឹងបើអត់មានខ្វះអីគេឬថាយទៅដូចគ្រូអញ្ចឹងដល់អាយុទៅក៏រិទ្ធាយទៅទោះបើអ្នកក្រោយគេបរៀនទៀតអញ្ចឹងទៅអត់មានអីទេហ្នឹងនៅក្នុងពពុទ្ធនឹងអាមិនឃើញថាមានស្អីអស្ចារលើសយើងទេបើផ្នែករាងកាយនោះកើតតែពីបាយដូចតែគ្នានោះ តែអ្វីដែលអស្ចារ្យសម្រាប់ព្រះសម្មាសម្ពុទ្ធនោះគឺបញ្ញាបញ្ញាយើងមិនអាចវាស់ស្ទង់បានទេនឹងចឹងអីទេមិនទៀមទាពីមុនអាចេះគិតណាបើប្រពុតអស្ចារ្យគួរតែរស់ដល់ឥឡូវទៀតអាមិនមែនត្រឹមគិតថាជាង100ព្រះវសាដោយអ្នកសួរមកថាបើប្រពុតអស្ចារ្យមែនគួរតែរស់នៅដល់ឥឡូវដើម្បីប្រោះមនុស្សប្រោះអីចឹងទៅមកពីមិនយល់ធัวកើតពីបច្ច័យតួប្រពុតហ្នឹងក៏ធัวដែរហួយ leader ខ្ញុំណែនមស្ការលោកគ្រូវិញ្ញាណដោយសេចក្តីគោរពជ្រះថ្លាសូមលោកគ្រូជួយពន្យល់កន្លែងខ្លះពេលធ្វើបន់ឆ្លងចេតិយហើយបញ្ចុះអធិធាតឪពុកម្ដាយទៅរកគ្រូមើល ហើយ គ្រូបានប្រាប់ថាកូនខ្លះអាចកាន់ធាតបាន កូនខ្លះមិនអាចកាន់ធាតបានព្រោះធាតមិនត្រូវគ្នាហ្នឹងហើយអឺ ធាតមិនត្រូវគ្នានឹងធាតមិនធាតឪពុកហើយនឹងធាតកូនហ្នឹងឯងឃើញឃើញបញ្ហាកន្លែងហ្នឹងកាលណាមានមិច្ឆាទិដ្ឋិហើយ ធ្វើឲ្យយើងកាត់បន្ថយបុណ្យកុសលច្រើនណាស់ឧទាហរណ៍ថារឿងឪពុកម្ដាយរបស់យើងជាអ្នកមានគុណហ្នឹងគឺយើងត្រូវបានធ្វើរឿងដែលយើងពេញចិត្តធ្វើប៉ុន្តែដល់ពេលយើងជំនឿខុសធ្វើឲ្យយើងខកខាន ការបំពេញសេចក្តីល្អនោះអត់ហ៊ានទៅអត់ហ៊ានប៉ះអត់ហ៊ានកាន់ឃើញខាតទេអានេះបើគ្រូខាងក្រៅអានឹងមិនដឹងឈ្មោះអីប៉ុន្តែបើគ្រូជាលោកសង្ឃវិញព្រះអង្គថាមហាចៅអានោះបើទាយចុងចុងណាបើគ្រូជាលោកសង្ឃណាព្រោះអីពីព្រោះបខាតបុណ្យគេមនុស្សដែលអាចធ្វើសេចក្តីល្អចុងក្រោយ បានជាមួយបងប្អូន ហើយបង្កើតសមាទិដ្ឋិបានឯងទៅទីថាធ្វើមិនកើតទេឯងចេះចោះហើយมันប្រខាតសេចក្តីល្អរបស់គេប្រខាំងសេចក្តីល្អរបស់គេធ្វើឲ្យគេយល់ខុសកាន់តែច្រើននឹងចឹងបាននិយាយទៅដូចធ្ងន់ពេកប៉ិនវាមិនធ្ងន់ត្រឹមពាក្យស្មាបើលើត្រឹមពាក្យស្មា ថាធ្ងន់ប៉ិនបើកមើលទៅបីដកលេខ1អាដបងគេបីដកលេខ1 ដូចមហាចោ5ទៅមើលមកប្រើវិជាអីផ្សេងផ្សេងប៉ុន្តែអ្នកខឹងអាត្មាគាត់លឺតែធំអាត្មាហ្នឹងគាត់មិនដែលបើកមើលព្រះ ថាព្រះថាខ្លាំងជាងហ្នឹងទៀតមិនហើយយើង ស្ម័គ្រចិត្តធ្វើជាអ្នកបម្រើព្រះអង្គទៅហើយគឺខឹងក៏ខឹងដែរមិនអីទេមនុស្សមិនយល់ខឹងកុំឲ្យតែខុស បំណងរបស់បៃតាគឺព្រះសម្មាសម្ពុទ្ធមិនជាបញ្ហានឹងឥឡូវតនិចនីលកាបង្ហាញប្រាប់ថាម៉ោង10ខ្វះ1នាទីនៅទីនេះអញ្ចឹងអញ្ចឹងជាចុងក្រោយគិតថា ហេតុដែលខ្ញុំកណាអាត្មានិយាយពីរឿងជំនឿផ្ដេសផ្ដាស់ដ៏ច្រើនក្នុងសង្គមយើងហ្នឹងពីព្រោះឃើញវាខាតបងសេចក្តីល្អច្រើនណាស់ខាតមិនមែនខាតមិនមែនជារឿងចោលលួចចោលប្លន់ឆេះផ្ទះឆេះសបាយអីប៉ុន្តែបើយើងគិតជាប្រយោជន៍វិញខាតមហាសែនខាតស្រុកគេរីចម្រើនគឺទៅដល់ណាអស់ឯងនៅថ្វាយអង្គមអ្នកតាហ្នឹងទៅថ្វាយអង្គមកូលិតហ្នឹងទៅ គេគឺទុកពេលវេលាមួយនាទីមួយនាទីគឺប្រើឲ្យទៅជាពេលវេលាមានប្រយោជន៍ទាំងអស់ឃើញទេឯងនោះមានបញ្ហាឲ្យទៅទៅឲ្យកូលិតហើយអាហ្នឹងមិនអស់ពេលអស់ពេលក្បាលក៏ប្រើមិនកើតទៅចាញ់ក្បាលគោទៀតឧទាហរណ៍ថាយើងគោនឹងលិតដូចជាឥឡូវក្បាលគោក្បាលយើងណាគ្រាន់បើជាង នឹងថ្មឆ្លើយទុកឲ្យឆ្លើយខ្លួនឯងទៅឲ្យកូលិតហ្នឹងថាកូលិតទៅវិជាចេះកូលិតទៅរស់ស៊ីបានចេះអញ្ចឹងហ្នឹងនឹងថ្មក្រណដាក់សំណួរឲ្យគិតតិចទៅផ្អើលគោឯនេះព្រះគោឯនេះព្រះគោឯនោះនឹងហើយអាក្បាលអាស័យនោះវាគ្រាន់តែចេញមករៀងទៅអីណានេះទៅស្វែងគុំក្បាលអាស័យមកទៅក្បាលអាស័យក្បាលយើងណាគ្រាន់បើជាងណា ហ្នឹងហើយយើងថាំងគេជឿអីស្រេចគេបើម៉ាស់ឃើញវាខាតវាខាតខាតពេលវេលាដែលយើងអភិវឌ្ឍខ្លួននេះបើសិនជាយើងបានមកអានមករៀនមកពិចារណាជាមួយអ្នកចេះដឹងវាកើនចំណេះច្រើនណាស់ហើយទៅថ្វាយអង្គមក្បាលអាស័យនឹងបានបញ្ញាមកពីណាអឺទៅថ្វាយអង្គមកូនកោបរៀនថាម៉េចទៅថ្វាយអង្គមយីម៉ៅនឹងយីម៉ៅបរៀនថាម៉េច វាអត់មានបានបរៀនអត់មានអភិវឌ្ឍអីសោះទេអត់លីងហ្មងចឹងប៉ុណ្្នឹងចោក្តៅពេញប្រទេសទៀតហើយតាមមើលនោះប៉ុន្តែធ្វើមិនទេច្រេះកើតតណាវិសីដែកនឹងនរណា ក្តៅចិត្តនរនឹងចិត្តក្តៅហើយណាតែបើមិនខឹងមិនក្រោតអីដាក់ពេលពិចារណាមើលថាក្បាលអញក្បាលគោណាគ្រាន់បើជាងអានឹងអភិវឌ្ឍហើយតែបើព្រមទុកឲ្យគោមានបុនជាងទេអានឹង ដឹងថាក្បាលយើងអន់ជាងគោហើយ